សាលដីកាតុលាការ ដោះលែងអតីតមេ PM ក្រុងក្រចេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតុលាការកំពូលកាលពីព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2022បានប្រកាសសាលដីកាសម្រាប់ដោះលែងអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ករណីធ្វើទារុណកម្មនិងអំពើហិង្សាឃោឃៅមានស្ថានទម្ងន់ទោសតាក់ទងនឹងជនរងគ្រោះសាលដីការបស់តុលាការកំពូលគឺសម្រេចដោះលែងជនត្រូវចោទជាបណ្ដោះអាសន្នតាមបណ្ដឹងសាទុកដោយរងចាំសវនាការជំនុំជម្រះលើអង្គសេចក្តីសាលដីកានេះប្រកាសដោយឯកឧត្តមនិលណនប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងឯកឧត្តមឈួនចន្ទថាអគ្គព្រះរាជអាជ្ញារងនៃមហាអัยការ អមតុលាការកំពូលដោយកំបាំងមុខជនសង្ស័យឈ្មោះទេពហ៊ុយភេទប្រុសអាយុ42ឆ្នាំអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះសាលដីកាដោះលែងជនសង្ស័យទេពហ៊ុយឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបើមិនមានជាប់បទល្មើសអ្វីផ្សេងទៀតទេតុលាការបានដាក់កាតព្វកិច្ចមួយចំនួន ដូចជា ទី1មិនឲ្យចេញក្រៅប្រទេសទី2ប្រគល់លិខិតឆ្លងដែនឲ្យសាលាដំបងខេត្តក្រចេះ ទី3ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះក្រុងក្រចេះមួយខែម្ដងចាប់ពីខែសីហាតទៅ ជនសង្ស័យឈ្មោះទេពហ៊ុយអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះជាប់ចោតពីបទធ្វើទារុណកម្មនិងអំពើហិង្សាឃោឃៅមានស្ថានទម្ងន់ទោសនិងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាក់ទងនឹងជនរងគ្រោះនិងបទគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលៀងហ៊ុយលក់រថយន្តម៉ូតូនិងលក់ទូរស័ព្ទដៃទំនើបចំណុចផ្លូវកណ្ដាលភូមិត្រពាំងព្រីងសង្កាត់ក្រចេះក្រុងក្រចេះខេត្តក្រចេះកាលពីថ្ងៃទី27 28តុលាឆ្នាំ2021ដែលបទល្មើសមានចែងតាមមាត្រា211មាត្រា219និងមាត្រា233នៃក្រមព្រហ្មទណ្ឌជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបងខេត្តក្រចេះកាលពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2021ពេលនោះចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារបណ្ដោះអាសន្នតាមការចោទប្រកាន់ជាផ្លូវការពីស្ថាប័នអយ្យការអមសាលាដំបងខេត្តករណីហិង្សាលើកក្មេងស្រី2នាក់ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន ធ្វើឲ្យឆ្កែរបស់គាត់ងាប់សំណុំរឿងនេះមិនទាន់ត្រូវបានតុលាការថ្នាក់ក្រោម លើកយកមកកាត់សេចក្តីនៅឡើយទេ តែជនសង្ស័យមិនអាចដេកក្នុងឃុំ រងចាំថ្ងៃកាត់ក្តីនោះបានក៏ដាក់ពាក្យប្តឹងឧទ្ធរនិងប្តឹងសារទុកដល់កំពូល រហូតមានសាលដីកាសម្រាប់ដោះលែងបណ្ដោះអាសន្ននៅពេលនេះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ